លោកអិនសុភិនចេញ បំភ្លឺពាក់ព័ន្ធឈុតតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិតដោយរង ការរិះគន់យ៉ាងខ្លាំងលោកអិនសុភិនអគ្គនាយក ផលិតកម្មមហាហង្សនៅយប់ថ្ងៃទី25ខែសីហា ឆ្នាំ2022នេះ បានសេចក្តីបំភ្លឺពាក់ព័ន្ធឈុតតំណាងក្រុងប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យនិងឈុតតំណាងក្រុងបាវិតក្នុងខេត្តស្វាយរៀង។ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេសក្នុងលិខិតបំភ្លឺបានបង្ហាញថាក្រុមការងារទទួលបន្ទុករៀបចំព្រឹត្តិការណ៍កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ2022 Miss Grand Cambodia 2022មានកិត្តិយសសូមជម្រាបជូនសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកលោកស្រីនិងសាធារណជនទាំងអស់ទាំងក្នុងនិងក្រៅប្រទេស។ ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាបថាកាលពីថ្ងៃពុធទី24ខែសីហាឆ្នាំ2022ព្រឹត្តិការណ៍កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ2022 Miss Grand Cambodia 2022បានបង្ហាញឈុតតំណាងរាជធានីខេត្តនៅការរចនាម៉ូដសម្លៀកបំពាក់ដែលលើកឡើងអត្តសញ្ញាណតំបន់នីមួយៗដោយមានការពេញចិត្តនិងគាំទ្រជាច្រើនពីសាធារណជន។ នៅឈុតរបស់កញ្ញាឯកដែល បានច្នៃម៉ូដលើកយកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូររបស់ខ្មែរចំពោះឈុតសម្ដែងតំណាងឲ្យក្រុងបាវិតនិងក្រុងប៉ោយប៉ែតត្រូវបាន ក្រសួងស្ថាប័ននិងសាធារណជន មានការប្រតិកម្មនៅ ក្នុងបណ្ដាញសង្គមយ៉ាងច្រើនចំពោះការច្នៃម៉ូដនិងការសម្ដែង ដែលធ្វើឲ្យប៉ះពាល់ដល់សាវតាទំនៀមទម្លាប់ ប្រពៃណីកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់តំបន់ និងប្រជាជនខ្មែរដែលកើតឡើងដោយសារមិន បានធ្វើការគិតគូរឲ្យបាន គ្រប់ជ្រុងជ្រោយខ្វះការត្រួតពិនិត្យនិងពិគ្រោះយោបល់ជាមួយអ្នកជំនាញនិងស្ថាប័នពាក់ព័ន្ធដើម្បីកុំឲ្យមានបញ្ហានេះបន្តកើត មានឡើងជាថ្មីម្ដងទៀត យើងខ្ញុំសម្រេចដកឈុតទាំងពីរចេញពីការប្រកួត និងសូមសន្យាថានឹងគោរពតាមក្រមសីលធម៌ គោលការណ៍ណែនាំនិងការចង្អុលបង្ហាញរបស់ក្រសួងស្ថាប័នមានសមត្ថកិច្ចសម្ដៅចូលរួមថែរក្សា និងលើកស្ទួយប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់សង្គមជាតិយើងខ្ញុំសូមសម្ដែងនូវការសោកស្ដាយនៅរកកំហុសឆ្គងដែលបានកើតមានឡើងនិងសូមសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកលោកស្រីនិងសាធារណជនទាំងអស់ទាំងក្នុងនិងក្រៅប្រទេស ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាបនិងសម្ដោះប្រណីដោយក្តីអនុគ្រោះបំផុតសូមបញ្ជាក់ថាផលិតកម្មមហាហង្សដែលលោកអិនសុផិន ជាម្ចាស់នោះត្រូវបានគណៈកម្មការ Miss Grand ពិភពលោក ប្រកាសផ្ដល់សិទ្ធិឲ្យធ្វើជាអ្នករៀបចំការប្រកួត Miss Grand Cambodia រយៈពេល4ឆ្នាំជាប់គ្នាតែម្ដងចាប់ពីឆ្នាំ2020តទៅ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។